នមោតស្សៈភគវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោរហតោសម្មាសម្ពុទ្ធស្សៈខ្ញុំព្រះអង្គសូមលើកកំបងអัญជលី នមស្ការ លំអិតលំអោនកាយក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាដល់អដងអដំពងពោះ សូមនមស្ការថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជសម្ដេចគ្រប់គ្រប់ព្រះអង្គនិងសូមនមស្ការចំពោះព្រះគ្រូចាតិកាវត្តឋានផងគ្រូសោតឆ្វេងផងគ្រូសោតស្ដាំដោយសេចក្តីគោរពជ្រះថ្លាជាពិសេសសូមធ្វើនៅការកោតក្រែងណាប្រគុណម្ចាស់ព្រះអង្គម្ចាស់ដើមទៀនប្រធានបុណ្យដឹកនាំពុទ្ធបរិស័ទដោយភិក្ខុសីលៈជូតតោ សេងលីចាន់ហៅវុតហៅវិតវិតចឹងហ្នឹងដែលមាន ពុទ្ធបរិស័ទញោមញាតទាំងអស់គ្នាណាបាន ចូលរួមជាមួយប្រគុណម្ចាស់ដើម្បីដង្ហែអង្គធនទាន ទៅវេប្រគិនប្រសង់គង់នៅវត្តជ្រួយស្នៅណាជ្រួយស្នៅចឹងណាតែស្ថិតនៅភូមិជ្រួយស្នៅ ឃុំព្រែកជ្រៃស្រុកកោះធំខេត្តកណ្ដាលប៉ុណ្ណាកណាដែលព្រះអង្គនៅទីនោះគង់ចាំព្រះភាសាអស់ត្រីមាសបើឲ្យនៅជាយដែនកំសត់ណាញាតិញោមបើបានប្រគុណម្ចាស់នឹងខំប្រឹងប្រែងដឹកនាំពុទ្ធបរិស័ទណាមានឯកឧត្តមលោកជំទាវជាពិសេសណែដែលមានបងប្រុសអុកច័ន្ទវាសនានិងភរិយាអ៊ុំ សីលាអញ្ចឹងហ៎ព្រមទាំងបុត្រាបុត្រីត្រៃធំណានៅបឹងតបែកមេត្តាណាមេត្តាកញ្ចនៈអូបើលោកយូសរិទ្ធនិងភរិយាព្រមទាំងបុត្រឈ្មោះបល័យហ្មងប៉ុណ្ណេះបើចក្រែក្រោម អ្នកស្រីរឿនកុនធានិងលោកញ៉ែម ស៊ីណាតព្រមទាំងកូនចៅឧបាសិកាសាយសអឹមនិងកុមារាគុណសព្យាឧបាសិកាខិនខននិងឧបាសិកាហៅលេងព្រមទាំងក្រុមគ្រួសារតាំងស៊ីណានិងកូនចៅលោកខេមសុផលនិងអ្នកស្រីសំផល្លាលោកកឹម សែមរិទ្ធីនិងអ្នកស្រីហ៊ុនស្រីណុចឧបាសិកាលៈម៉ៅនិងឧបាសកវឹកអ៊ីឧបាសិកាលីលីព្រមទាំងបុត្រឧបាសិកាកែវសឹមព្រមទាំងបុត្របើម្ចាស់ដើមទៀនមិនធានតាមកថាជាច្រើនទៀតប៉ុណ្ណាបើតែបានរួមចំណែកនៅ គេហៅថាកៈទៀនជាទៀនដ៏ប្រសើរញាតិញោមពុទ្ធបរិស័ទសម័យពុទ្ធកាលវត្តខ្លះធ្វើកឋិនគ្មាន បានញាតិញោមប៉ុណ្ណឹងទេញោមបើជួនកាលមានតែមកគ្រូសាហ្នឹងបងសបាយត្រៃជីវរមកកាផ្លេហ្នឹងទៅវេប្រគេនលោកហ៎មួយវេប្រគេនអត់គ្រប់បើលោកប្រឹងដើររើខ្លួនឯងទៀតទៅបើជួនកាលអត់គ្រប់ធ្វើដេជាជីវរទេញាតិញោម 7សម័យពពុទ្ធហ្នឹងដោយសារលោកសង្ឃច្រើនណាញាតិញោមណាបើវត្តមួយមួយប្រសង់ច្រើនកន្លែងរួចកន្លែងខ្លះទៅក៏គេអត់ទាន់ជ្រះថ្លាបើដុំដុំចឹងញាតិញោមលោកទៅចាំប្រសាមួយអង្គពីរអង្គបីអង្គដល់ចឹងទៅគឺថាលោកអាចមានសិទ្ធទុកសបងសបាយត្រៃជីវរដែលគេយកទៅត្រៀមនឹងធ្វើហើយវាអត់គ្រប់ទេលោកអាចពយាពេលដើម្បីធ្វើឲ្យទុកឲ្យគ្រប់អាចដេរឲ្យក្រាលក្រើងបានញោម ហើយដល់ពេលប្រគុណម្ចាស់ប៉ុណ្ណឹងថានេះតិចទេមិនតិចទេណាបាទនឹងឲ្យញាតិញោមទៅអស់ច្រើនផងបើនៅជុំគ្នាហ្នឹងពេញសាលាហ្នឹងដោយសទ្ធាជ្រះថ្លា ដឹកនាំហ្នឹងគឺថាបើគ្មាននិស័យនៃការដឹកនាំទេធ្វើមិនចេញទេណាហ្នឹងហើយអញ្ចឹងថាមាននិស័យដឹកនាំពុទ្ធបរិស័ទតិចក្តីច្រើនក្តីក៏ជាចំណែកនៃសកម្មភាពណាញោម បើជាទង្វើនៃសេចក្តីល្អជាសកម្មភាពនៃសេចក្តីល្អនៃការជួយសាសនាជួយជាតិបើជួយជាតិក៏ដូចជាជួយសាសនាជួយសាសនាក៏ដូចជាជួយជាតិមិនចឹងហ៎នៅតែកសាងវត្តនៅព្រំដែនហ្នឹងព្រះអង្គគួងចាំនៅទីនោះបើលោកមិនគួងចាំទេឲ្យអ្នកណាចាំញាតញោមម្នាក់ម្នាក់រត់មកតែពេញអស់ហើយចោលវត្តនៅក្នុងឯណោះបើចោលនៅក្នុងបានណានៅចាំញោមហ៎នេះសំខាន់ណាស់ញាតញោមប្រគុណម្ចាស់លើក ទឹកចិត្ត ដល់ព្រះសង្ឃដែលព្រះអង្គគួងនៅឯជាយដែរណោះបើបើសម័យដើមស្ដាច់កោពីណាខុសអីទៅគេគេនិរទេសញោមគេនិរទេសទៅណាឲ្យទៅនៅជាយដែរណាញោមណាណាទៅការពារទឹកដីនៅក្នុងទៅឲ្យដល់ពេលប្រគុណម្ចាស់ណាញាតិញោមខ្លះដែលគាត់តស៊ូនៅព្រំដែនណាញាតិញោមបើមិនបាច់មានទោសអីទេគឺថាគាត់នៅនេះនងដើម្បីអីការពារទឹកដីការពារវត្តអារាម ជាការរួមចំណែកមួយដល់អដងអដំណាតែដល់ពេលប្រគុណម្ចាស់ញោមញាតនេះប្រឹងហែអង្គកឋិនទៅនឹងគឺថាលើក ទឹកចិត្តលោកផងបើញោមមិនទៅម្នាក់ក៏មិនទៅពីរនាក់ក៏មិនទៅ100នាក់ក៏អត់ទៅទៅលោកនៅតែឯងលោកនៅបានទេញោមអត់បានទេណាញោមអញ្ចឹងញោមធ្វើកឋិនថ្ងៃនេះបានពីរចំណែកណាទី1ធ្វើកឋិនទានតាមព្រះពុទ្ធដែលព្រះអង្គទ្រង់អនុញ្ញាតហើយណាញាតិញោមណា ហ្នឹងធំធំណាទី2ហ្នឹងគឺថាបានទៅជួយលើកទឹកចិត្តកម្លាំងចិត្តដែលប្រគុណម្ចាស់គួងចាំប្រសានៅឯជាយដែនព្រំដែនហ្នឹងឲ្យលោកនៅក្នុងបន្តទៅទៀតណាកុំឲ្យចង់សឹកកុំឲ្យចង់រត់មកបំពេញអីណាមកជុំគ្នាទៅនៅភ្នំពេញញាតិញោមបើអញ្ចឹងបានថាប្រឹងហ្នឹងបើប្រឹងដង្ហែទៅប្រឹងអឺ ប្រម៉ែប្រមូលញាតញោមទៅហ្នឹងគឺថាវាបានជាពីរចំណែកធំធំចឹងណាប៉ុណ្ណាបាទមិនធម្មតាទេទី1ដែលថា ធ្វើតាមពាក្យតម្រាស់ដែលព្រះពុទ្ធព្រះអង្គទ្រង់អនុញ្ញាតហើយកឋិនទាននេះបើព្រះពុទ្ធត្រាស់ដឹងមកបាន10ឆ្នាំក៏ព្រះអង្គមិនទាន់អនុញ្ញាតញោមត្រាស់ដឹងហើយភ្លាមភ្លាមព្រះអង្គឲ្យធ្វើទានផ្សេងផ្សេង ណាបណ្ឌបាទៀនជ័យវរៈទៀនធ្វើទៅជាមួយនឹងប្រសង់ផ្សេងផ្សេងកន្លែងណាដែលជ្រះថ្លារហូតនៅយូរណាស់ញាតិញោមតតព្រះអង្គត្រាស់ដឹងបាន ជាង10ឆ្នាំដោយក្នុងវសាទី14ណា